ទៅមិនគិតច្រើនទេខំតែរៀនទៅបើយើងមានចំណេះដឹងរកស៊ីមានបានមានលុយចេញផ្ទះឲ្យស្រួលហ្នឹងឃើញទេខ្ញុំមិនជឿថាសាបស្លាប់ទេខ្ញុំនឹងព្យាយាមរកផតាំងហាសាបស្លាប់ឬក៏រស់បាទមិនក៏មិនចេះចង់តែឡើយល្ងាចចេះនេះមកលូនមកបាទយាយអឺប៉ា ប៉ាផ្លេចអញ្ចឹងប៉ាថាទៅយកកូនតែប៉ាឡើយនិយាយការងារមួយគេទៅប៉ាផ្លេចមកអីទេប៉ាមុនដំបូងថាឲ្យចាំបងឯងនៅតាប៉ុន្តែឃើញយាយគាត់ទៅវិញនៅសាលាអញ្ចឹងទៅក៏ជូនយាយមកទៅយាយយើងសង្ស័យតាមវិញរកអាសាទៀតហើយមើលទៅ នេះវាធ្វើការនៅកន្លែងនេះមួយចិត្តទឹកចិត្តទឹកចិត្តទឹកយាយខ្លាចណាស់ចិត្តទឹកយាយខ្លាចសើអាប់យាយខ្លាចតង់យើងតង់យើងខូចអស់ហើយតិចតិចអស់ហើយសាទឹកនៅណាសាទឹកទឹកនៅណាអូ នៅណាតិចទៅកន្លែងធ្វើការឥឡូវតិចទីអស់ហើយចាំមើលអត់សាបអាអូយយីអូយយីសាបសាបទឹកទឹកនៅណាជួយយាយផងយាយខ្លាចចាំសាបទឹកទឹកយាយខ្លាចយាយខ្លាចយាយខ្លាច បងនឹកសាបមិនដឹងថាពេលនេះសាបគេទៅរៀននៅណាអើយអាទឹកអាទឹកឯងនឹងអង្គុយស្នោស្នោកស្អីនេះគិតតែធ្វើការគិតតែខំរៀនទៅហើយកុំខ្វល់អារឿងពីមុនពីមុននោះបានណាអាទឹកឯងកុំភ្លេចថាឯងឥឡូវនេះណា មានជីវិតថ្មីមានឱកាសថ្មីហើយខំប្រឹងធ្វើការទៅ វាមិនសូវលំបាកដូចមុនទេ កុំសូវគិតរឿងអត់ប្រយោជន៍នឹកមនុស្សអត់ប្រយោជន៍ពេកធ្វើការឲ្យច្រើនច្រើនតនេចាំរៀនឬអត់បាទពូបាទមីងអឺទៅចុះទៅធ្វើការទៅទៅណែអានឹងមុខស្មើស្មើចឹងសង្ស័យតែនឹកអូនវាអាសាទេខ្ញុំឆ្ងល់អានឹងដល់ហើយ មិនដឹងជានឹករងងាប់ស្អីវាមិនមែនបងប្អូនបង្កើតផងហ្នឹងអាទឹកនេះគិតគិតទៅពិតជាយ៉ាក់មែនតាចៅសើចៅសាចៅសើចៅសាអាក្អូនមីនាងមានឃើញចៅចៅខ្ញុំអត់មានឃើញចៅចៅខ្ញុំអត់ខ្ញុំល្ងាខ្ញុំខ្លាចខ្ញុំខ្លាចចៅចៅខ្ញុំណា ចៅចៅខ្ញុំវាមកធ្វើការនៅកន្លែងនេះចៅខ្ញុំឈ្មោះចៅតាប់ចៅសាបអកអូនអកអូនពីនាងមានមានមានស្គាល់ចៅខ្ញុំអត់ចៅខ្ញុំធ្វើការនៅធ្វើការនៅកន្លែងនេះមានឃើញចៅខ្ញុំទេយាយយាយអាដឹកវាធ្វើការនៅនេះតែអាសាមកវាលេងនៅហ្នឹងហើយ ហើយចៅសាបទៅណាបានលេងធ្វើការនៅទីនេះចៅចៅខ្ញុំវាវាធ្វើការនៅកន្លែងនេះចៅសាបចៅទឹកវាវាធ្វើការនៅកន្លែងនេះហើយហើយវាទៅណាវាបាត់ទៅណាចៅសាបខ្ញុំចៅទឹកខ្ញុំទៅណាអានេះអាសាបណាវារត់ចេញពីកន្លែងនេះទៅយូរហើយហើយយាយមកហៅអាសាបហៅអីទៀតក៏មកធ្វើមិនដឹងជាមួយខ្ញុំណាយាយមកកន្លែងនឹងទៅអីយាយផ្ទះយើងមានរឿងអីមែនយាយផ្ទះយើងផ្ទះយើងតិចតិចទីអស់ហើយ ចៅចៅប្រក់តង់អល់លើអស់លីងហើយបាទតិចអស់លីងអស់លីងហើយណែទឹកមើលទៅយាយរបស់ឯងនេះហ่าវិញលែងដឹងអីសោះហើយហ្នឹងសួរគោឆ្លើយកបីសួរកបីឆ្លើយគោមិនដឹងពីស្អីស្អីសួររត់តែចៅចៅចៅចៅប្រាប់ហើយក៏នៅតែមិនដឹងអីទៀតនេះយាយចុះស្អាប់ទៀតទឹកខ្ញុំទឹកក៏យាយយាយស្គាល់ខ្ញុំអត់យាយឯងទឹកមែនទេ បាទយាយចុះឯណាចៅសាបយាយអឺអូនសាបហែកជាគេទៅផ្ទះមុនយើងហ៎យាយអញ្ចឹងចាំខ្ញុំជូនយាយទៅផ្ទះទៅជួបអូនសាបហ៎យាយចុះចុះសាបចុះសាបពូមីងខ្ញុំសុំពូមីងឈប់កន្លះថ្ងៃព្រោះយាយខ្ញុំមើលទៅដូចគាត់វែងខ្លាំងហ៎ពូអឺឈប់ក៏ឈប់ទៅហើយនាំយាយឲ្យទៅផ្ទះទៅបាទ អរគុណពូអរគុណមីងអូចុះចាំមើលតើអញ្ញាអញ័រតាធាក់តាធននិយាយលេងស្ដាប់គ្នាបានឯហ្នឹងបើຕົកទៅឯងនឹងគ្មានសមាធិធ្វើការដែរយើងក៏មិនទេថៃដល់ថ្នាក់ຕົកមនុស្សអញ្ចឹងឲ្យនៅដែរតើតើយកទៅទៅអរគុណពូអរគុណមីងចៃសាប់នៅផ្ទះហ៎បាទយាយតោះយើងទៅផ្ទះយាយយើងទៅណាយើងទៅទៅចៅសាប់ណាយើងទៅយើងទៅចៅសាប់ណាតាក់ហើយនេះតាក់ចង់កណាហ្នឹងឃើញថាមកអានសភៅមួយខ្ញុំហ្មង អឺឲ្យខ្ញុំសុំទោសផងសួរព្រោះយាយខ្ញុំមើលទៅគាត់វែងខ្លាំងចឹងខ្ញុំជូនគាត់ទៅផ្ទះសិនល្ងាចហ្នឹងប្រហែលជាអត់បានរៀនមួយសួរតោះយាយអត់ទឹកវារវល់ចាំស្អែកចាំរៀនណាកូនត្រូវហើយកូនអារឿងរៀនសូត្រនេះណារៀនស្មានណាក៏បាន ដែរនេះកុំមិនស្រួលខ្លួនមកត្រូវខ្យល់ត្រូវអីមកឈឺមិនទៅអញ្ចឹងខ្ញុំទៅសិនណាសួរចៅមានុក នាងធីតាខ្ញុំព្រាសិនហើយណាទៅចាប់សាប់ចាំអើយអាយ៉ាអើយមាននប់ធីតាស្អីខ្ញុំមិនតួក្នុងរឿងបដាឆាសណាគាត់មិនគាត់ដកតក៏ឡើងឯងទៅជាចាក់វាយប់ទៅបានបានតាមប៉ាវាហើយហើយខ្ញុំខ្ញុំខ្ញុំសតិដាណាខ្ញុំអធិដាម៉ាក់ប៉ាកូនសមរងមួយបានអត់សួរសំអីទៀតហើយ ឥឡូវកូនសុំឥឡូវបានអត់អូតាសុំសុំអីក៏សុំតាតាដល់ផ្ទះចាំសុំនៅនេះខ្ចាខ្លាំងណាស់តាដល់ផ្ទះចាំនិយាយគ្នាសុំអីសុំតាតាតាតាថ្ងៃហ្នឹងគេកម្អឲ្យវ៉ាន់ច្រើនអើយហើយស្មាណាចេញទូងបញ្ញាប់ចេញបញ្ញាប់អីទីទៅណាប្រយ័ត្នតែខ្ចាខ្លាំងខ្ជុះខ្លាំងយកលេសតែខ្ចាខ្ជុះហ្នឹងអត់នាំនេះចេញឡើយ កូនមកហ្នឹងណាចង់ប្រាប់ប៉ាម៉ាក់រឿងមួយមានរឿងអីគឺរឿងចង់ឲ្យប៉ាម៉ាក់ហ្នឹងណាយកទឹកធ្វើជាកូនធរហើយឲ្យទឹកឲ្យនិយាយហ្នឹងណាមកនៅផ្ទះមួយយើងណាអីខ្វះខូនតួហ្នឹងឲ្យនៅផ្ទះដែរអូចាកូនតួនេះប៉ានឹងម៉ាក់ណាជួយឲ្យទឹកច្រើនហើយជួយបានចូលធ្វើការផងនៅជួយបានរៀនជាមួយកូនទៀតហើយនេះចាប់បាច់អីដែលត្រូវយកវាមកធ្វើជាកូនធរនោះហ៎ប៉ាម៉ាក់ណាមិនយកទេយកវាមកនៅជាមួយនំតាំពលទុកមែនហើយកូន តាម៉ាក់នេះជួយជួយទាំងទឹកចិត្តហើយអស់ទាំងលុយអស់ទាំងកាក់ទៀតហើយការដែលយកវាមករៀននេះប៉ាម៉ាក់ត្រូវតែក្អាយឲ្យវាទិញកតាបទិញពេកទិញសភៅហើយឲ្យវាធ្វើការដែរហ្នឹងណែប៉ាប្រាំណាកូន ការជួយមនុស្សយើងមិនចេះតែជួយជួយទេកាលណាមនុស្សយើងបើសិនតែជួយជួយជួយពេកទៅមនុស្សហ្នឹងអត់ប្រឹងខ្លួនឯងទេត្រូវប៉ាគាត់ឯងនិយាយត្រូវប៉ាឥឡូវជួយគេម្ដងទៀតណា ូដោយសារតាតាគូអាណត់តាកូនឃើញសារប៉ាពុតចេញពីផ្ទះធ្វើឲ្យទឹកនឹងយាយហ្នឹងណាធ្វើចិនអត់បាត់ផងហើយឥឡូវយាយហ្នឹងវែងវ័នទៅណាម្ដងចាស់ម្ដងចោះហើយសំខាន់ណាគឺកូនឮថាតមដែលទឹករស់នៅរងថ្ងៃហ្នឹងណាគឺលិចទឹកទៀតហើយសាបទឹកលិចទឹកអញ្ចេះមួយចេះពីរពិបាករស់នៅណាប៉ាប៉ាសាក់សម័យមកជីវិត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 ទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតនេះគ្រាន់តែជាការគិតរបស់កូនការអាណិតរបស់កូន ណានឹងម៉ាក់ណាជួយនរណាម្នាក់នេះតើតាមានប្រយោជន៍បើគ្មានប្រយោជន៍គឺមិនជួយទេមានម៉ាក់គឺមានច្រើនណាស់ទី1បើទឹកមកនៅនៅហាគឺក៏បានព្រៀនទឹកឲ្យចេះជាងមុនព្រោះដោយសារទឹកតាចេះហើយប៉ុន្តែអត់ទាន់ច្បាស់នៅបែកបឹកបែកបឹកឡើយទេទី2ម៉ាក់សាក់គិតមើលពីទៀះទឹករហូតមកដល់កន្លែងធ្វើការគឺមានចម្ងាយឆ្ងាយណា ហើយបើឲ្យទឹកមកនៅនេះហាគឺកាត់បន្ថយចង្អាយជាងមុនហើយសំខាន់ណាគឺមកតនពេលវេលាទៀតកុំឲ្យម៉ាក់នីហើយប៉ាហត់មាត់ក្នុងការស្ដីឲ្យអឺសំខាន់ជាងគេម៉ាក់សាគិតមើលហើយម៉ាក់ប៉ាកូននេះទៅរៀនឬក៏ទៅធ្វើការបាត់មានអាគេទៅជួយធ្វើការងារទៀតចឹងគឺកូនជឿ100%ថាយាយនឹងជួយធ្វើការងារផ្ទះយើងដូចជាបោសផ្ទះលាងចានជូតផ្ទះធ្វើម្ហូបច្រើនណាស់ម៉ាក់ក៏ញ៉ាំមានប្រយោជន៍ណាហើយទី4នោះគឺបានបានបានបានបានបានប៉ាយល់ព្រមហើយ បាយវាសាក់តាមគុំក្តារម៉ែនេះប៉ាម៉ែណៃអើយធុញណាកូនបើថាបាក់ណាយកវាមកថ្ងៃហ្នឹងមកណាចាប៉ាអរគុណច្រើនប៉ាអត់បញ្ហាចាញ់ចាំតូនទៅប្រាប់ទឹកហើយនិយាយឲ្យអរគុណច្រើនប៉ាម៉ាអរគុណកូនតាញ់ណាអូយមិនបានព្រមស្រួលស្រួលម៉េះគឺចុះមកវាមិនព្រមអញ្ចឹងឯងធ្វើម៉េចមើល គ្រាន់តែឯងព្រមតាមសំណុំពរភ្លាមនិយាយពីមុខរិទ្ធពីគ្រាប់ជីអញ្ចឹងរត់ទៅអត់មានមើលផ្លូវទេខ្ញុំក៏ស្មោះចិត្តដែរតែឃើញយាយនឹងបំទឹកបានទ្រូនៅជាមួយនឹងគាត់ហើយនៅនៅផ្ទះបបាក់នេះទៀត មកយាយយាយលេងវិញលេងអីនៅហើយសบายចិត្តអត់ពេលខ្ញុំឲ្យយាយឯណាទឹកទៅនៅផ្ទះជាមួយខ្ញុំយ៉ាងខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរលោកតាកែម្ដងវិញម្ដងអត់ខ្ញុំមិនដឹងថាខ្ញុំកំពុងធ្វើស្អីទេតែខ្ញុំអរគុណលោកតាកែទាំងពីរដែលបានឲ្យខ្ញុំនឹងចូលទឹកខ្ញុំមកនៅទីនេះខ្ញុំអរគុណឯពូមីងដែលឲ្យខ្ញុំមកនៅកន្លែងហ្នឹងតែប៉ុណ្្នឹងយាយខ្ញុំ គាត់លេងសម្រានហាខ្យល់ហាភ្លៀងទៀតអីបណ្ដៃទឹកហើយមួយទៀតបាច់ហៅប៉ាម៉ាក់ខ្ញុំថាពូមីងទៀតទេហៅថាប៉ាម៉ាក់ទៅព្រោះដោយសារទឹកឥឡូវបានខ្លាចជាកូនធំរបស់ប៉ាម៉ាក់ខ្ញុំហ៎អឺខ្ញុំហ៎ដូចជាអត់មានហៅសួរពូពីមុនណាទៅលាប់ហៅគាត់ថាពូមីងពូមីងហ្នឹងអើវាត្រូវហើយប៉ាម៉ាក់ស្អីទេហៅដូចរហដងអញ្ចឹងទៅហៅពូហៅមីងដូចរហដងអញ្ចឹងទៅណាទឹកឯងពេលដែលយើងទទួលឯងជាកូនធន់ណា អត់មានបានចិត្តធ្វើអីតាមតែចិត្តទេណាបាទមីងហើយយាយក៏ចឹងដែរពេលទៅដល់ផ្ទះបើតនេតនេយាយជួយជួយឲ្យខ្លះទៅព្រោះខ្ញុំខ្លាចយាយតនេពេកវិញរង្វាន់ច្រឡំហៅខ្ញុំ នឹងមាននុបប្រពន្ធខ្ញុំណាទីដាដូចក្នុងរឿងបដាចាទេខ្ញុំខ្លាចហីយាយចាលោកតកែខ្ញុំនឹងជួយធ្វើការងារអ្វីដែលខ្ញុំធ្វើបានខ្ញុំមិនមនុស្ស អត់ប្រយោជន៍អីទេអាតកវ៉ាន់យកមកអស់ហើយមានប៉ុណ្ណឹងឯងបាទមីងអស់ហើយមានប៉ុណ្ណឹងតែឆ្ងល់ណាស់យកអាវ៉ាន់មកច្រើនដល់អីនេះអាមានកទេមានអីនេះយកមកនំមកឆ្អៀតតែអញណាតែអញដេះខ្វះអីប្រើណាស់ទៅតែណាស់ហើយបើថាយកមកហើយក៏យកទៅឆាប់នាំយាយរបស់ឯងនេះចូលទៅរៀបចំរៀបអីកន្លែងទៅមីងពូមិនបានជួយទេណារៀបខ្លួនឯងណាព្រោះឲ្យពូមីងត្រូវចេញទៅក្រៅបាទមីងចាំតើតើចាំខ្ញុំជួយយូរហើយចាំខ្ញុំរៀបកន្លែងសម្រាប់ឲ្យអរគុណណាស់សួរ មិនចាំបាច់ជួយអីទេឲ្យអាទឹកនេះវាធ្វើតែឯងទៅឯងជួយទៅអីមើលរៀងតែវែវតែវែវជួយអីបានអាតោះជួយគឺជួយតោះតោះតោះជួយមកយើងត្រូវទៅក្រៅតោះម៉ែវាទៅរត់មើលពូនឹងចោះទុកចោះអីអឺមកយ៉ាយ៉ាទុកបានណាចុះយ៉ា ចៃអត់ដងចេះជីកង់តាតាយាយនឹងមកចឹងឯប៉ាគាត់ថាគាត់ចាំមកយកមានអីអង្គុយចាំចឹងបណ្ដោយមើលមើលមិនទាន់មកដល់ហ្នឹងតាមអីឥឡូវច្នៃពេលពេលវេលាដែលអង្គុយចាំហ្នឹងមកអានសភៅវិញ មើលមើលមិញរសាប់រសល់ដល់នេះអត់ស្ដាប់អ្នកគ្រូបញ្យល់ទេឥឡូវអានឲ្យខ្ញុំស្ដាប់មកខ្ញុំពេលខលឡើងណាចាំខ្ញុំកែព្រះរាជពិធីច្រត់ព្រះនង្គ័លជាពិធីបុណ្យប្រពៃណីជាតិដែលបង្ហាញឲ្យឃើញ ពីការអនុវត្តនៅ មរតកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់បុព្វបុរសខ្មែរឈប់ឈប់ឥឡូវចេះសោះហ្នឹងប៉ុន្តែគាត់ថានៅតាក់តាក់ឥឡូវចាំខ្ញុំអានឲ្យមកវឹកឲ្យស្ដាប់ឲ្យកន្លែងឃ្លានហ្នឹងអូខេស្ដាប់ណាព្រះរាជពិធី ច្រត់ព្រះនង្គ័លជាបុណ្យប្រពៃណីជាតិដែលបង្ហាញឲ្យឃើញ ពីការអនុវត្តបន្តនៅអូឬគេនិយាយថាមានក្មេងម្នាក់ ងាប់នៅឯជើងភ្នំ ពេលពូជ្រោត្រូវណាពិតមែនឯពូហើយក្មេងហ្នឹងប្រហែលជាអាយុប្រហែលពូស្គាល់ឈ្មោះអត់ហើយគេស្លាប់ដោយសារអីគេដែរពូអូពូមិនច្បាស់ដែរឬគេនិយាយថាក្មេងនឹងដូចជាពលចំណីហើយឮថាមានម៉ែមានឪផងដូចជាក្មេងអាណាថាមកកណាហើយពូមានដឹងថាគេយកក្មេងនឹងទៅណាអត់ពូ ពូឮតែគេថាគេយកតបោជាហើយគេយកធៀបតបាច់ទឹកសមុទ្របាត់ហើយព្រោះតែរកសាច់ញាតិអត់ឃើញអូគួរអាណិតណាអូចប់អីបោជារួចហើយបាច់ទឹកសមុទ្រទៀតតិចប្អូនមកខ្ញុំមកពូពូពួកខ្ញុំជាគ្មានអនាថាហើយប្អូនមកខ្ញុំគេខឹងខ្ញុំហូបចោលផ្ទះ3ថ្ងៃអីតិចមួយដែលពូនិយាយហ្នឹងជាប្អូនមកខ្ញុំមកពូអើយគ្មានឯងកំតនភ័យទេជាយាមតែរកទៅគង់តែឃើញទេបើក្មេងនឹងជាមនុស្សល្អ ហើយគាត់អីទៀតហើយអឺនំនឹកដល់ប្អូនសាបហ្នឹងហើយនឹកទៀតហ่ะទៅមិននឹកច្រើនទេនាំឲ្យស្ទះខួរក្បាលរៀនចូលទៀតលើហើយសាបគេមិនបាននៅម្ដុំហ្នឹងទេប៉ុន្តែបើគេនឹកគេនឹងមកលេងហើយមិនគិតច្រើនទេ តែបើថាសាបគេមិនបានមកលេងទេគេប្រហែលជាស្លាក់ជួមានអីមែនអត់អីហេតុអីទេខ្ញុំចង់ប្រាប់ថាចេះ បើសាបគេណាត់ទឹកគេប្រកាសជាមិនលេងតាប់គេគេមិនបានទុកចោលឲ្យដាច់ដលៃទេព្រោះដោយសារបងប្អូនគ្នាទាំងមូលណែមកកុំគិតច្រើនពេកនៅតែស្ទះគ្រប់បានយ៉ាប្រឡងអត់ចេះនឹងធ្លាក់ទៅលើឯងមកអានម្ដងចាំមកណែណែអានមកអានតមកជីវិតពីជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ព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 ទេតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតចុះសាបចុះសាបចុះទឹកសាបនិយាយទិញនំឲ្យណាសាបទឹក និយាយទិញនំផ្ញើចៅសាបចៅសាបរៀននៅកន្លែងនេះចៅទឹករៀននៅដែរព្រះរាជពិធីច្រត់ព្រះនង្គ័លជាពិធីបុណ្យសាបនិយាយទិញនំឲ្យសាបអឺយាយយាយតាហើយមិនគាត់មកនឹងអញ្ចឹងអូយយាយគាត់វែងម្ដងទៀតហីទៅទៅទៅសាបនិយាយទិញនំឲ្យសាបយាយយាយចុះសាបចុះសាបចុះសាបចុះសាបយាយខ្ញុំទឹកអីយាយទឹក ខ្ញុំខ្ញុំសួរយាយស្គាល់សួរអត់យាយចង់ទឹកហ៎បាទអត់ចង់ទឹកយាយទិញនំឲ្យអត់ទេអត់ចង់សាបចង់សាបចង់សាបចង់យកនំយាយទិញឲ្យខ្ញុំខ្ញុំខ្ញុំសួរយាយយាយយាយស្គាល់សួរអត់សួរទឹកអីយាយចង់ទឹកអត់ចង់សាបចង់សាបរៀនរៀនហ្នឹងណាចង់សាបអូយាយស្ទីចរត់សាបសាបចង់សាបអត់យាយអឺសាប គេនៅទូចនិយាយធំជាងអ្នកគ្រូឲ្យរៀននិយាយហើយណាមួយសាពងប្រឡងហើយបើយាយចូលទៅសាបែកអារម្មណ៍ឲ្យយាយប្រឡងអត់ជាប់ទេអូអញ្ចឹងគេអត់អត់ឲ្យយាយចូលទេហ៎បាទយាយអញ្ចឹងយាយយាយយាយគួយចាំណៃនេះគួយចាំណៃនេះមិនមិនតណាយាយយាយយាយយាយទៅទៀតថាសិនហើយហើយពេលសាបចេញពីរៀនសាបទៅរកយាយយាយអញ្ចឹងចុះសាបចេញពីរៀនចុះសាបទៅទៀតហ៎ចាចាយាយចា អ่ะអ่ะមកអញ្ចឹងចាំទឹកយើងទៅចាំចៅសាបទៅផ្ទះណាបាទយាយតាទៅចាំចៅសាបយ៉ាងទៅសាបទៅផ្ទះយាយចាំចៅសាបណាចៅសាបទៅផ្ទះយាយទៅផ្ទះណោះយាយណោះចាំសាបទៅផ្ទះចាំសាបណាចាចាយាយចា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 ទៅមិនគិតច្រើនទេខំតែរៀនទៅបើយើងមានចំណេះដឹងរកស៊ីមានបានមានលុយទិញផ្ទះស្រួលហ្នឹងឃើញទេខ្ញុំមិនជឿថាសាបស្លាប់ទេខ្ញុំនឹងជាយាមរកផតាំងថាសាបស្លាប់ឬក៏រស់បាទមិនក៏មិនទេចឹងតែឡើយល្ងាចទេនេះមកលុះមកតាយាយអូប៉ា ប៉ាផ្លេចអញ្ចឹងប៉ាថាទៅយកកូនតែប៉ាឡើយនិយាយការងារមួយគេទៅប៉ាផ្លេចមកអីទេប៉ាមុនដំបូងថាឲ្យចាំបងឯងនៅតាប៉ុន្តែឃើញយាយគាត់ទៅវិញនៅសាលាអញ្ចឹងទៅក៏ជូនយាយមកទៅយាយយើងសង្ស័យតាមវិញរកអាសាទៀតហើយមើលទៅអើយមកឈរចឹងឯងមកមកមកប្រទេសទាំងអស់គ្នាមក4នាក់មកជី4នាក់មកជិតដល់ផ្ទះដែរឯងមកគូមកឡើងម៉ូតូហ៎យាយឡើងម៉ូតូម៉ូតូម៉ូតូ ឡើងម៉ូតូយាយឡើងម៉ូតូជួបសាទយាយជួបសាទទេចាចាចាចាចានមើលយកកឆេក្តាមយកអីនឹងឡើងមកខ្ញុំមានការខ្ញុំនិយាយមួយចានឯងតិចហេបងអើយហៅខ្ញុំតោះហើយនេះខ្ញុំទុកចិត្តតែចានឯងទេនៅផែហ្នឹងបងនៅតែគិតថាសាមទ្រលស្លាប់ទេបើសិនជាសាបនៅរស់សាបត្រូវតែមករកបងហើយនឹងយាយ ចាណាចាណាយកុំប្រហែសអសោះហើយរឿងគីឡូត្រីហ្នឹងខ្ញុំទុកចិត្តលើចាណាហើយកុំឲ្យគេបន្លំយើងបានណាចាអូយបងឯងដឹងស្រាប់ហើយខ្ញុំធ្វើការមួយបងឯងរហូតឆ្នាំហ្នឹងខ្ញុំមកអង្គុយមើលផ្នែកជីកុំម៉ួយងោះអត់ឲ្យឲ្យណាគេបន្លំបានសំបីមួយខាំទេពុះពុះហើយថៃអាថាពូឯងមានឲ្យគេជួយរកប្អូនខ្ញុំអត់ពូចាន់ពូឯងមិនជួយសើបទេពូអើយសើបអីហ៎បើផឹកសមុទ្រថ្ងៃសមុទ្រល្ងាចសមុទ្រ អូតែពេលឡើងគោកផឹកកាហ្វេមិនចង់បានណាចាណារឿងអាសាបហ្នឹងចាណាឯងឈប់រកទៅខ្ញុំឲ្យអ្នកផ្សេងរកហើយបាទបងហើយអាទឹកហើយខំតែធ្វើការទៅហើយកុំគិតរឿងហ្នឹងច្រើនពេកខំប្រឹងតែធ្វើការទៅអាសាបហើយជាវាងាប់មែនហើយហើយជាបូជាហើយមែនហ្នឹងតែបើសិនជាវានៅរស់ពូមិនជឿថាកូនចៅពូរកវាមិនឃើញឯងមួយកែបហ្នឹងហើយម្យ៉ាងទៀតបើសិនជាវានៅរស់មែន វាដើរលួចគេពេញតកែបហ្នឹងហើយរឿងអាហ្នឹងអត់អត់បានទេអារឿងលួចហ្នឹងហ៎អញ្ចឹងហើយឯកាត់ចិត្តទៅអើយឯងដឹកវាស្អីអាទឹកអើយឯងទៅធ្វើការមើលពីមកវាមិនអាហ្នឹងវាចោលវាទៅមិនដឹកវាឯងហ្នឹងឯងគួរយកចិត្តទុកដាក់មើលថ្ងៃយាយឲ្យវិញថ្ងៃពេលមកវាអត់ប្រយោជន៍ទេបាទខ្ញុំជំរាបលាទៅសិនណាពូអឺមើលធ្វើការងារឲ្យចុះបាទពូមើលកម្មករទៅផែមួយទៀតបាទពីបងយាយខែនេះសុំរឿងលឿនទៀត ចានឯក20ស្អីអាតោចាស់សឹងប្រហែលឆ្នាំនេះអត់ឲ្យខ្ញុំដុំតោថ្មីហ្មងយកអាសូនម៉ានឥឡូវហ្នឹងបងនៅតែគិតថាសាមមិនទាន់ស្លាប់ទេទុនណាថាអូនស្លាប់ក៏ដោយបើមិនមានអីបញ្ជាក់ឲ្យច្បាស់លាស់ក៏បងនៅតែគិតថាសាបនៅរស់ លុយអីគេបានតែ3000នេះឯងហើយឯងចង់បានប្រហែលអេបចៃរបស់ឯងសុទ្ធតែអន់អន់បាន3000ហ្នឹងតំណាងឯងវាថ្លៃពេកផងលឿនកែមកមកបើក៏បាន10000ជាងដែរហើយបើឯងខ្ញុំចិត្តឲ្យលេបមកវិញណាហើយយកចៃហ្នឹងទៅលក់នៅកែវិញ មើលបាន10000ហើយនៅហ្នឹងគេបានតែប៉ុណ្្នឹងឯងមានតែកន្លែងយើងទេតែទិញទៅខ្ញុំមកប្រំលក់ព្រោះខ្ញុំប្រមោះចាយទ្រូនកែបវិញហ្នឹងទ្រូនកែបមកបើទៅបានឡើង10000ជាងស្អីគេអាវាមិនដែលបើឯងខ្លាំងឯងយកទៅលក់ទៅបើបានមកលៀនមែនណាឯងសុកចិត្តបិទផ្ទះនឹងចោលអូយខ្ញុំលក់ឲ្យតាមិញនិយាយច្រើននោះច្រើន ទុកឲ្យយាយ1 2 3អានេះទុកចែករំលែងស្មាយើងនេះរកកន្លែងលក់ចែមិនបានមែនហើយនោះចែចង់កោក្មេងទៀតយើងផ្ញើគេទៅលក់កន្លែងចែក៏បានលុយដែរជីវិត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 នាយត្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតតែនិយាយសុបសុបទៅលុយអប៉ុណ្ណឹងខ្ញុំការណាគ្រប់នោះ ឃើញប៉លើចាយណាមានលុយឡើងច្រើនគ្មានថាស្អីហ្នឹងបានលុយច្រើនដែរយើងនេះខំដាក់កាយសម្រាមដល់រកពងហត់ចង្អប់បានលុយតិចមួយគិតទៅបើយើងធ្វើជាអ្នកលុយចាយក៏បានលុយច្រើនដែរអូត្រៃឈ្មោះយើងនឹងធ្វើជាអ្នកតញ្ញាចាយហើយយើងនឹងបានលុយ ទិញតែយាយឲ្យធំហើយយើងនឹងខំប្រឹងរកលុយទិញតែយាយឲ្យបានហើយយើងមិនធ្វើឲ្យពូសិបមានរឿងមើងងាយយើងឯងហើយពេលដែលយើងមានលុយហើយយើងនឹងទៅអួតពូសិបមានរឿងហើយគាត់ក៏លែងមើងងាយយើងទៀតដែរត្រូវហើយយើងនឹងខំប្រឹងធ្វើការចាយបានទីនឹងខំប្រឹង អាគិតណាក៏សុបាយដែរស្មានតែឈប់លក់អេបចាយតាឃើញបាត់មួយរយៈហើយនៅឃើញមិនបានមកលក់អេបចាយវិញអើយមិញខ្ញុំខ្មៅប្រងបំអល់ខ្ញុំរើអេបចាយខ្ញុំមកធ្វើអីវិញមិញ កាលមុនខ្ញុំបានមកដោយសារខ្ញុំជួបទស្សនកិច្ចនៅក្នុងកំណត់សម្រាមហ្នឹងអាមីងស្អីគេអាសិទ្ធិទស្សនកិច្ចហើយដឹងទស្សនកិច្ចហ្នឹងអីគេខ្ញុំមិនដឹងផងខ្ញុំដើរតារ៉ែចាយលើគេនិយាយស្អីគេអាចេះតែនិយាយតាមគេតាមឯងគ្មានដឹងខ្យល់អីសោះណែបាន3000ដដែលហ្នឹងធ្វើមុខស្អីស្អីមិនពេញចិត្តមែន អូអីចេះខ្ញុំមកបើប៉ុណ្ណាត្រូវហើយតែខ្ញុំសុំសួរមើលមើលធ្វើមិនបានយើងខ្លាចជាតកែចៃអើម៉េចសួរនឹងចង់រួចតម្រេះយើងមែនតយូបានយើងប្រាប់អូយបងសើស្អាតខ្ញុំក៏សួរលេងតាបើទោះបី បងសើស្អាតប្រាប់ខ្ញុំមែននោះក៏ខ្ញុំមិនចេះរស់ស៊ីដែរបងសើស្អាតកំភៃខ្ញុំមិនចាំទៅយកចៃមកលក់នៅកន្លែងបងសើស្អាតទេ យកតែមួយលុយនឹងបងឯងសួរជាងទៅធ្វើតកាយទៀតហ៎ឯងមើលឃើញយើងស្អាតមែនទេណែណាបងស្រីស្អាតមែនទេតើខ្ញុំដាក់លុយចាយមកខ្ញុំដាក់ឃើញអ្នកលុយចាយណាស្អាតដូចបងឯងបានយើងប្រាប់ឯងក៏បានដែរឯងថាយើងស្អាតហើយមែនណាបងស្រីប្រាប់មកប្រាប់មកអឺដំបូងយើងត្រូវចេះសន្សំលុយទុកខ្លះ ទិញអបចាយល្អល្អចូលហើយយើងត្រូវឆ្លាតពេលអបចាយឡើងថ្លៃសឹងយើងលក់ចេញហើយយើងត្រូវឆ្លាតទៀតចតរហូតទុកតតាបានអបចាយឡើងថ្លៃហើយដល់ពេលបានចំណេញហើយយើងសល់លុយយើងទិញអបចាយមកទៀតហើយពេលទិញទុកបានច្រើនហើយយើងលក់ចេញម្ដងណាដល់បានច្រើនអូឆ្លាតកាចាយស្រួលប៉ុណ្ណឹងហ៎ស្ដាប់ក៏វាស្រួលអញ្ចឹងហ្នឹង តែដល់ពេលធ្វើមិនដឹងថាពិបាកបាទពេញខ្ញុំអត់ដឹងហើយចាំមើលពេលយើងរៀនចាយើងរស់ស៊ីបានច្រើនហើយមីងខ្ញុំសុំទៅនឹងបានអត់ សារសុភ័ណ្ឌហ្នឹងលក់កំបានច្រើនដែរហើយណាមួយឯងថាវាស្អាតផងមិនទាំងឲ្យទៅបាទអរគុណច្រើនបងព្រឹកស្អាតមកហើយដូចឈួតជួយគេថាស្អាត Thank you. អើយព្រះពុទ្ធព្រះធម៌ព្រះសង្ឃជួយនាំមកទុកសលដល់វិញ្ញាណខណ្ឌចៅសារបស់ខ្ញុំផងអបិទ្ធជាគេស្លាប់មែនខ្ញុំគ្មានអីទៅសល់អត់ទេមកបន់ស្រន់អត់ទៅកសល់ឲ្យចៅទេ គឺមានតែម្រាមដៃ10 បើសិនជាចៅសាបគេមិនទាន់ស្លាប់ពិតមែនសូមទេវតាម្ចាស់ទឹកម្ចាស់ដីជួយនាំចិត្តគេឲ្យគេត្រឡប់មកវិញប្រាប់គេថាជ័យនៅរោងយ៉ាំចៅទឹក ចៅជួយបន់ស្រន់ឧទ្ទិសកុសលឲ្យប្អូនសាបទៅបាទយាយខ្ញុំសូមបួងសួងដល់ទេវតាជួយឧទ្ទិសកុសលឲ្យប្អូនសាបផងបើសិនជាគេស្លាប់មែន តែបើសិនជាគេមិនស្លាប់សូមជួយឲ្យគេមករកខ្ញុំបើសិនជាគេមិនមកទេសូមឲ្យទេវតាជួយនាំសម្ដីខ្ញុំ ទៅប្រាប់គេថាខ្ញុំ នៅតែរងចាំ ដែលគេសន្យាថាទិញផ្ទះឲ្យយាយយាយក៏សង្ឃឹមថាសាប់ក៏គេមិនទាន់ស្លាប់ដែរចៅយាយកុំបារម្ភដរាបណាខ្ញុំនៅមានដង្ហើមខ្ញុំនៅទៅតាមរកអូនសាប់ទោះខ្ញុំអាយុប៉ុណ្ណាក៏ខ្ញុំនៅតាមរកប្អូននេះឃើញនេះយាយខ្ញុំនៅតែមិនជឿថាគេស្លាប់ទេតើតើមានអីបញ្ជាក់ឬក៏ផុសក្នុងកសែតទើបខ្ញុំជឿ យាយសង្ឃឹមថាចៅសាបក៏មិនទាន់ស្លាប់ដែរតែនេះយូរណាស់ហើយគេបាត់ដំណឹងសូន្យនឹងនឹងតាមរកសាបជានិច្ចនេះយាយចិត្តទឹក dạ, dội ngộ dơm dơm có dơm ôi ôi đấy là sao chứ có ba mẹ nó mấy cái chơi chậm hiền mẹ nó hai chị hiền miền bị giáo ជាអានខ្លះខ្លះដែរអូយរអូយអូអាហ្នឹងបងទឹកធ្លាប់ហ៊ានមិនអងមើលយើងហ៊ានឯកការហើយនឹងធ្វើតកែចាយធំជាងគេហ្មង green អញ្ចឹងពូចង់សួរឯងរឿងមួយ ហើយមិននៅធ្វើការកន្លែងពូយូរហើយហើយឯងខំប្រឹងរៀនអញ្ចឹងធំឡើងឯងចង់ធ្វើអីគេខ្ញុំចង់ធ្វើបលិសពូសួរមួយនឹងអីមែនមិញនឹងតារាមករដីយកសភៅកាត់លេខខ្ញុំទៅបាត់ទៅហើយខ្ញុំមានសភៅណាកាត់លេខទៀតអើកុំយំចាំខ្ញុំទៅយកសភៅនឹងឲ្យឆាប់ឆាប់ឆាប់តាក់អនាគតរកបានមួយចំនួនខ្ញុំត្រូវចាប់ជុំពីឲ្យបានទៅអើយអេតាឆោចាប់លើកដៃឡើងយើងជាបលិសមកទៅ បានលេងអញ្ចឹងថ្ងៃក្រោយកុំលេងចឹងទៀតណាហើយលេងចឹងតែឃើញមនុស្សម្នាក់ដល់ហើយទោះជាពេលវេលាកន្លងទៅ15ឆ្នាំក៏ដោយទោះជាអ្នកគ្រប់គ្នាគិតថាសាបស្លាប់តែសម្រាប់បងបងអត់ដែរគិតថាសាបស្លាប់ទេណែបើពួកឯងតែពីរនាក់នៅជាមួយគេឬឬខ្លួនឯងក៏មកលុយប៉ុណ្ណឹងដែរអីសម្រាប់ចៅសាបចៅសាបចៅសាបគឺសម្រាប់ហើយយាយកាន់វិញទៀតមែនគាត់យល់សាបថាគេសម្រាប់បងសាបណាពូពូមិនឃើញយាយហ្មងកាត់អីមែនយាយកាត់អីបងក៏មិនដឹងដូចគ្នា សង្សារតែយាយវិញមកចុះប៉ាទាំងវិញដើរដល់ផ្លូវធំឡានធំធំអីទៅមិនទៅមិនមានគ្រោះថ្នាក់បងតាំងបងទៅចាញ់ខ្ញុំផងមកយាយសួរមកយាយបានសួរខ្លួនចាំបងជូនទៅផ្ទះវិញអត់អីទេហ្មងកន្លែងទៅជូនទៅផ្ទះចាំបើយាយវិញដល់ណែណៃទៅពិបាកអីនាំមានវិបត្តិសេរីទេតែបងបារម្ភពីសួរថាអត់អីទេឥឡូវយើងទៅរយាយណា ខ្ញុំតែងហែលឆ្លងបញ្ហាលួចសម្ប្រាំខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវតូចធំ មានសិទ្ធយំតែកុំបោះបង់គ្រប់យ៉ាងនឹងអើ